បញ្ហានេះខ្ញុំកណាដឹងខាងដើមគឺប្រហែលជាគំនិតរបស់លោកអ៊ំធាធានណាហើយកណាកណាហៅលោកធំអញ្ចឹងណាលោកតាធាធានហើយនឹងប្រគួយអញ្ចឹងបើដើមប្រសពផ្សាយសិទ្ធចន្ទជាតិដើម កណាសិទ្ធចន្ទជាតិដើមនឹងនិយាយដល់គឺដោយអាស្រ័យប្រុសហ្នឹងហើយកណាក្លឹបនិយាយហើយកណារៀនច្បាប់ហើយសំបីតាអាច្បាប់សិទ្ធចន្ទជាតិដើមហ្នឹងកណាមិនបានដឹងផងប៉ុន្តែដល់ កណាពនិតអឺអានឹងវាចេញជាពីអង្គការសហប្រជាជាតិមែនប៉ុន្តែនៅរដ្ឋវៀតណាមនេះបាត់កតុបมันបានដឹងសំបីតែកណាអាគ្រានច្បាប់មានសិទ្ធស្រាវជ្រាវយើងដែរប៉ុន្តែដល់អាសិទ្ធមួយហ្នឹងកណាมันបានជ្រាបមែនកណាសុំទូលត្រង់ទៅចោះហើយអាអាបញ្ហាហ្នឹងបានន័យថាអឺដោយអាស្រ័យប៉ុស្តិ៍ KKCCT នេះវាជាជាបដើមហើយកណាឃើញបដើម VOKK នោះគ្រាន់តែប្រកាសទេគ្រាន់តែថាប្រកាសយើងសិទ្ធជនជាតិដើមមិនទេมันបានលំអិតมันបានវិភាគអាចដល់កណាពិនិត្យមកគុណបំណាចរបស់ KKC TV នេះមានមានមានកណាចង់និយាយថាមានគុណចំពោះខ្មែរក្រមយើងច្រើនដោយអាស្រ័យនៃនឹងហើយបានយុវជនក៏ដូចជាប្រសង់ក្នុងនោះមានខ្ញុំកណាយល់ច្បាស់ហើយត្រង់អាកលែងបញ្ហានឹងហើយ វាវារួមចំណែកដល់ស្លាឆោតត្រានឹងដែរអាសិតជនជាតិដើមហ្នឹងវាវាវាវាអឺវាវាស៊ីជំរោទៅត្រង់អាលេងស្លាឆោតត្រានឹងហើយស្លាឆោតត្រានឹងបន្ទូឡើងក៏សំស្របដោយអាសិតជនជាតិដើមហ្នឹងហើយប្រហែលជាញាតញោមក៏មានប្រគូប្រគូចន្ទរាបងឃីមើលហ្នឹងក៏គាត់យកច្បាប់ហ្នឹងទៅហើយគាត់តតាំងទៅនឹងកណាចូលរួមពីដើម មកពីបដើមគេស្រួលតោះដល់ពេលមានរឿងចឹងមានបងធៀមហ្នឹងគាត់ឃើញកណាអីចឹងគាត់ខលមកអាគាត់ខលមកចឹងគាត់សួរថាយើងឃើញចឹងត្រូវច្បាប់ទេយើងតតាំងចឹងត្រូវច្បាប់ទេខាងដើមគេឲ្យយើងធ្វើចឹងអីកណាមានក្លឹបភាសាថាអូយើងតស៊ូទៅអានឹងយើងត្រូវពេញសិតយើងយើងជាភាសាពេលគេមករលរឿងក្រោយហ្នឹងយើងឡាយទៅឡាយដើម្បីបង្ហាញឲ្យពិភពលោកថាយើង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 បើថារឿងក្តីក្តាំរឿងដីកសាងជាសម្បត្តិគេប្រគិនក៏ដូចជាគេបរិច្ចាគឲ្យអង្គសាសនាហ្នឹងបើតាមពុទ្ធនោះតួនាទីហ្នឹងនៅមជ្ឈមមកនៅខាងក្រសួងគេហៅមូលមូលដ្ឋានសាសនានោះមូលដ្ឋានសាសនាហ្នឹងក្រសួងនៅក្រមក្រមក៏មានដែរក៏ដូចជាឧទាហរណ៍រឿងគ្រឹះសាសនាហ្នឹងសំបីតប្រមាណឆ្នាំមុនមាននៅឯដាណាំងហ្នឹងនៅដាណាំងហ្នឹង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 ប៉ុន្តែដោយអាស្រ័យនឹងបែរហើយជាបាក់ពួកឬមួយមិនបិចទេវាមកក្រែចាញ់ទៅចាញ់គេហៅថាចាញ់សកាហ្នឹងចាទៅគុំគួនអញ្ចឹងទៅចាធ្វើដោយប្រហើនអញ្ចឹងទៅអីរហូតមកដល់សប្ថ្ងៃហ្នឹងអីខ្ញុំកណាក៏ទៅដូចជាគ្រូតារាញ៉េថ្ងៃពិសិលយើងថាពិសិលថ្ងៃទៅអឺខ្ញុំកណាទៅចូលរួមជាងនៅធំព្រំតែឆាន់ព្រំតែដានេះនោះមកអុកលុក4 5ណាក់អញ្ចឹងទៅក៏ត្រអញ្ចឹងទៅហើយ វារារាំងវាថាកុំអោយលោកមកច្រើនអាហ្នឹងអាហ្នឹងពួកអាជ្ញាធរហ្នឹងគេនិយាយអញ្ចឹងគេថាកុំអោយមិនលោកមកច្រើនចាឃើញជាង10អង្គនោះឃើញក្នុងអាសនៈនោះពេញហ្នឹងហើយក្នុងពេលនោះខ្ញុំកណាក៏មានឡាយផងប្រកួតតារាក៏មានឡាយអាតំផប្លុកផងដូច្នេះឃើញហើយប្រហែលជាកដៅរឿងធំ3ផលដែរអឺហើយកណាឃើញថាយើងធ្វើទៅរួច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 កន្លែងហ្នឹងកណារួមពីដើមមកហើយកណាដឹងហើយក៏ទៅញើតដល់ញាតញោមដែរកណាទូរឿយរឿយហ្នឹងកណាសំណេះសំណាលហើយពួកគាត់ហ្នឹងកណាក៏ដែរកន្លែងខ្លះក៏តស៊ូមួយមែនតើណាហើយគាត់និយាយច្បាប់គាត់គាត់គាត់ដឹងហ្មងពីតិចញោមសបត្តិហ្នឹងគាត់គាត់មេយាកង់ហ្នឹងគាត់ហ្នឹងគាត់មេយាកង់ហើយគាត់អាអាងនៅនៅអំពើគាត់ធ្វើគាត់មាននិយាយរហូតដល់ការសម័យសង្គ្រាមហ្នឹងគាត់ ចិញ្ចឹមយាកងហ្នឹងធ្វើស្រែ5កងគឺទុកឲ្យយាកងណាដូច្នេះគុណបំណាចហ្នឹងគាត់អាអាគាត់មិនខ្លាចណាទេដោយអាស្រ័យការសង្គ្រាមយើងនេះដល់ភាឯករាជ្យហើយយើងមានជួយទំនុកបំរុងខាងញាតញោមខ្មែរក្រមយើងណាសំបីតែអាស្លាឆោធានគេធ្វើសោះហ្នឹងគេបរិច្ចាគក្នុងសម្បត្តិសាធារណហ្នឹងហើយបើចិត្តទៅបៀតបៀនតិច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 ប៉ុន្តែព្រោះធ្វើបានតូនកណាងើឆ្ងល់ដែរណាវាធ្វើបានទូលូនដូចថាកណាយល់ហ្នឹងឯងកណាចុះឡើងទោះបីកណាទូបានអូតែហៅតែថាកណាទូកំពើដងអញ្ចឹងកំពើដងនោះវាកម្រិតតូជួអាការណៃមកជួក៏ត្រូវកណានោះ5 6ដងឯងទូដងណាក៏ទៅជួគេហោអញ្ចឹងដែរគេដងមិនក៏ទៅជិះដងហ្នឹងគេទៅជិះតែព្រឹងទៅឆាន់ព្រឹងទៅដាអញ្ចឹងទៅគេមកសេក្លោកឡាក្លោកអញ្ចឹងទៅហើយ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 ស្រាប់ពេលគ្រូឧបត្ថម្ភបូកាលបងនោះទៅហើយអាសនានឹងទៅហើយឃីមកថានឹងក៏បានគ្រូឧបត្ថម្ភ30លានដងនឹងធ្វើបានចេះការអញ្ចឹងហើយហើយវាក៏សັດក៏សួយដែរនិយាយដល់ទៅនោះញាតញោមកាត់នេះមិនតែកណាច្រាថ្លាណាគ្រូទៅនោះញាតញោមកាត់តិចថ្ងៃថ្ងៃខ្សែអញ្ចឹងកាត់